ពូឃ្លាំងប្រកាសស្វាគមន៍បេក្ខជនទុំសុវត្ថិនិងបេក្ខជនធ្លាក់ក្នុងកម្មវិធី Cambodian Idol ទាំងអស់ដែលមានឆន្ទៈខំប្រឹងមកចូលរួមជាមួយនឹងផលិតកម្មរបស់លោករឿងរ៉ាវរបស់បេក្ខជនទុំសុវត្ថិធ្លាក់ចេញពីកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol ក្រោមការសម្រេចចិត្តរបស់គណៈកម្មការ បានក្លាយជាប្រធានបទដ៏រសើបរបស់មហាជន។ ដោយពួកគេសម្ដែងការមិនពេញចិត្តនិងដាក់បន្ទុកខ្លាំងទៅលើលោកឈុនសវណ្ណរាជនិងអ្នកនាងអុកសុគន្ធកញ្ញាទោះមហាជនមិនពេញចិត្តនិងយល់ឃើញប្រហាក់ប្រហែលគ្នាក៏ពិតមែនតែបើងាកមកមើលពូឃ្លាំងវិញ បានយល់ឃើញថា ការសម្រេចចិត្តរបស់គណៈកម្មការប្រហែលជាពួកគេបានគិតច្បាស់លាស់និងមើលឃើញពីចំណុចខ្វះខាតរបស់បេក្ខជនត្រង់ចំណុចណាមួយពូឃ្លាំងកាលពីថ្ងៃទី2ខែមិថុនាដោយបានរៀបរាប់យ៉ាងដូចនេះថា ខ្ញុំទៅតែបានដឹងរឿងរបស់ប្អូនប្រុសម្នាក់ដែលបានចូលរួមកម្មវិធីប្រឡងមួយ ហើយក៏មានចិត្តរំភើបជាមួយនឹងការតស៊ូរបស់ប្អូនសវັດនិងសម្លេងដែល ស្ដាប់ទៅពីរោះម្យ៉ាងរបស់ប្អូនតាមពិតខ្ញុំគិតថាការសម្រេចចិត្តរបស់គណៈកម្មការ ប្រហែលជាគេបាន គិតច្បាស់ហើយនិងបានឃើញពីចន្លោះខ្វះខាតរបស់ប្អូនត្រង់ណាមួយព្រោះប្អូនរាជរិទ្ធកញ្ញានិងលីន សុទ្ធតែជាអ្នកមានបទពិសោធន៍លើចម្រៀងរាប់ឆ្នាំនិងមានបទពិសោធន៍ធ្វើគណៈកម្មការកម្មវិធីប្រឡងពិភពលោកនេះជាច្រើនដង មកហើយក៏ដូចជាការរៀបចំរបស់អ្នករៀបចំកម្មវិធីឬយ៉ាងណាបានជាគេសម្រេចចិត្តបែបនេះយ៉ាងណាខ្ញុំសប្បាយចិត្តណាស់ដែលឃើញប្អូនអុកញ៉ាសេរីមុន និងខាន់ចែមដែលជាសិល្បកររៀមច្បង មាន ទឹកចិត្តជួយទៅកាន់ប្អូនប្រុសម្នាក់នោះ លើកទឹកចិត្តទៅដល់គ្នា ដែលអាចរាប់ថា ជាមនុស្សដែលមានសមត្ថភាពដែរតែគ្មានឱកាស សម្រាប់ខ្ញុំដូចគ្នាខ្ញុំមានមេឌៀផ្ទាល់ខ្លួនរបស់ខ្ញុំមួយឈ្មោះថា Noi Noi Na ដែលមានផលិតបទ Original និង MV ឬ Short Film សូមលើកទឹកចិត្តប្អូនដើរទៅមុខបន្តកុំបោះបង់និងបាក់ទឹកចិត្តមិនថាប្អូនប្រុសសវត្តឬបេក្ខជនដែលធ្លាក់ទាំងអស់គ្នា ដែលគិតថា ខ្លួនពិតជាមានសមត្ថភាព ឆន្ទៈនៃការខំប្រឹង ពូឃ្លាំងសូមស្វាគមន៍មកកាន់គ្រួសារណយណយណាខ្ញុំនឹងរីករាយជួយមនុស្សដែលខំប្រឹងពិតប្រាកដខ្ញុំយល់អារម្មណ៍ដែលមានសមត្ថភាពតែគ្មានឱកាសព្រោះសម្រាប់ខ្ញុំក៏អាចរាប់ថាជាអ្នកស្រឡាញ់សិល្បៈម្នាក់ដែរដែលស្មើនឹងជីវិតទី2របស់ខ្ញុំបន្ទាប់ពីប្រពន្ធនិងកូនបានឆ្លងកាត់រឿងរ៉ាវជាច្រើនទំរាំបានរកខ្លួនឯងឃើញ ចុងក្រោយគ្មានអ្វីក្រៅពីពាក្យថាអរគុណដែល បានឃើញខ្មែរស្រឡាញ់ខ្មែរដែល ចេះ ជួយគ្នាបែបនេះអរណាស់ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ